មេដឹកនាំមីយ៉ាន់ម៉ាជួបជាមួយលោកពូទីន ជាលើក ដំបូងចាប់តាំងពីធ្វើរដ្ឋប្រហារមេដឹកនាំមីយ៉ាន់ម៉ានិងមេដឹកនាំរដ្ឋប្រហារលោកមីនអងឡាំងបានជួបប្រជុំលើកដំបូងនិងរងចាំជាយូរមកហើយ ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងសញ្ញាមួយបន្ថែមទៀតនៃ ទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រទេស ដែលរងទណ្ឌកម្មទាំងពីរលោកមីនអងឡាំងដែលបាន ដណ្ដើមអំណាច ពីរដ្ឋាភិបាលជាប់ឆ្នោតរបស់មីយ៉ាន់ម៉ាលោកស្រីអ៊ុងសាន់ស៊ូជីក្នុងរដ្ឋប្រហារក្នុងខែកុម្ភៈឆ្នាំ2021បាន ទៅទស្សនកិច្ចនៅ ប្រទេសរុស្ស៊ីពីរដងចាប់តាំងពីរដ្ឋប្រហារហើយទីបំផុតកាលពីថ្ងៃពុធលោកបានចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ាដែលរៀបចំដោយទីក្រុងមូស្គូ EEF ដែលកំពុងប្រព្រឹត្តទៅ នៅទីក្រុង Vladivostok ដែលជាទីក្រុងភៀកខាងកើតបំផុតរបស់រុស្ស៊ីនិង បានជួបសំណេះសំណាលជាមួយលោកពូទីនក្រៅវេទិកាផងដែរគួរជំរាបថាប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងវិបត្តិដោយរដ្ឋប្រហារដែលបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ និងចលនាមិនគោរពច្បាប់ទូទាំងប្រទេសហើយមនុស្សជាង2000នាក់ត្រូវបាន សម្លាប់នៅក្នុងការ បង្ក្រាបរបស់យោធា លើគូប្រជែងរបស់ខ្លួន ដោយការបដិសេធរបស់របបនេះក្នុងការអនុវត្តតាមផែនការក្នុងតំបន់ដើម្បីបញ្ចប់អំពើហិង្សាក៏ដូចជាការដាក់ទណ្ឌកម្មអន្តរជាតិបានទុកឲ្យវាកាន់តែឯកោកាន់តែខ្លាំងឡើង ហើយកំពុងសម្លឹងមើលការពង្រឹងភាព ជាដៃគូជាមួយរយៈពេលវែងនិងសម្ព័ន្ធមិត្តដូចជារុស្ស៊ីទន្ទឹមនឹងនោះទីក្រុងមូស្គូលក៏បានស្ថិតក្រោមសម្ពាធលើការលុកលុយរបស់អ៊ុយក្រែន ដែលបានចាប់ផ្ដើម កាលពី6ខែមុន ជាមួយគ្នានោះអនុរដ្ឋមន្ត្រីការ ពារជាតិរុស្ស៊ីលោក Alexander Fomin និងមន្ត្រីយោធាជាន់ខ្ពស់មកពីមីយ៉ាន់ម៉ាក៏មានវត្តមានផងដែរហើយលោក Fomin គឺជាភ្ញៀវកិត្តិយសនៅឯទិវាកងកម្លាំងប្រដាប់អាវុធរបស់មីយ៉ាន់ម៉ាក្នុងខែមីនា គួររំលឹកថាមីយ៉ាន់ម៉ាធ្លាប់បានប្រកាសកាលពីខែសីហាថា មានផែនការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីដើម្បីបន្ធូរបន្ថយការផ្គត់ផ្គង់ហើយនៅទីក្រុង Vladivostok នេះលោកមីនអងឡាំងបានប្រាប់លោកពូទីនថា មីយ៉ាន់ម៉ាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចំណាយសម្រាប់ការនាំចូលជារូបិយប័ណ្ណរបស់រុស្ស៊ីចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ